បើនិយាយតាមសភាវៈលក្ខណៈធម្មជាតិអ្នកដែលអត់សំណាំងគឺអ្នកក្បត់នឹងឯងវាមិនមែនយើង គួរឈឺចាប់ទេ តែដោយសារអោហេតុអីបានជាយើងទៅ ខូចចិត្តមួយមនុស្សក្បត់បើនិយាយមែនទេណាគួរតែចិត្តនេះវាត្រូវ ខូចជាមួយមនុស្សស្មោះត្រង់នឹងយើងมันมันគួរទៅខូចមនុស្សក្បត់យើងទេមនុស្សក្បត់នឹងយើងមិនសមទទួលនឹងការឈឺចាប់ពីយើងទេ យើងគួរទៅទុកការឈឺចាប់នេះសម្រាប់មនុស្សដែលស្មោះនឹងយើង ការលំបាករបស់យើងនេះគួរទៅធ្វើឲ្យមនុស្សដែលស្មោះនឹងយើងឧទាហរណ៍ថាគាត់នឹងធ្វើឲ្យយើងរហូតស្មោះនឹងយើងរហូតគាត់ឈឺគាត់កាត់យើងសុខចិត្តលំបាកដើម្បីគាត់រហូតដល់គាត់ស្លាប់ទៀតយើងសោយសោកស្ដាយគាត់ព្រោះតែគាត់គ្រោះថ្នាក់មានន័យថាគាត់ deserve to get it ណាមនុស្សដែលស្មោះរហូតនឹងឯងដែលសមគួរទទួលនឹងការឈឺចាប់របស់យើង សមគួរទទួលនៅ ការខ្វល់ខ្វាយពីយើង នៅសមសមគួរទទួលនៅភាពលំបាកពីយើងប៉ុន្តែហេតុអីបានជាយើងភាកច្រើនទាំងអាត្មាទាំងអីក៏ដោយដែលយើងអត់សិក្សាពីលំនៅរបស់ចិត្តហ្នឹងយើង ច្រើនតែកើតទុកពេលគេក្បត់យើងទៅវិញពេលគេក្បត់យើងគេអស់តម្លៃជាមនុស្សល្អបាត់ហើយហ្នឹងណាឃើញទេអស់តម្លៃធ្វើឲ្យយើង ខ្វល់ជាមួយគេបាត់ហើយហ្នឹងគិតបន្តិចមើល ដូរការគិតតិចមកដូចអាធ្លាប់ បរៀនសិស្សច្រើនអាពយល់ខ្លួនឯងចេះកន្លែងហ្នឹងធៀបពិតអ្នកដែលនៅស្មោះមួយយើង អ្នកដែលនៅ ជួយយើង អ្នកដែលនៅ ស្អីមួយយើងទេដែលយើង ខ្វល់តទៅទៀតតែអ្នកដែលឈប់ដាក់យើងអ្នកដែលក្បត់ពីយើងមានន័យថាគេលែងចង់ឲ្យយើងឈឺចាប់ហើយហ្នឹងគេទៅហើយហ្នឹងគេទៅហើយហ្នឹងអញ្ចឹងវាបញ្ហា មិនមែនត្រង់គេក្បត់យើងទេ បញ្ហាយើងត្រូវការភាពស្មោះត្រង់ពីគេទាំងដែលគេខ្លួនឯងអត់មានផងអញ្ចឹងណាមានពីរដែលត្រូវយកទៅគិតរៀនអត់រឿងកាត់មិនកាត់ទេអានឹងរឿងកាត់មិនកាត់រឿងបោះចិត្តទេជាមេរៀនសម្រាប់អ្នកទាំងអស់គ្នាថា នៅពេល ដែលយើងចង់បានអ្វីពីអ្នកដទៃត្រូវរៀនទទួលយក ត្រឹមគេឲ្យទើបមិនចេះខូចចិត្តរបស់ក៏ដោយ ស្នេហាក៏ដោយការរាប់អានក៏ដោយស្អីក៏ដោយ ត្រូវបង្រៀនចិត្តឲ្យចេះទទួលយកត្រឹមរបស់ដែលគេឲ្យកុំចង់បានរបស់ដែលគេអត់ឲ្យតែចង់បានរបស់ដែលគេអត់ឲ្យយើងពិបាកចិត្តចុះស្មោះត្រង់គេឲ្យបានប៉ុន្មានឆ្នាំយកប៉ុណ្ណឹងទៅនិយាយចឹងដូចស្រួលណាស់ទេអាហ្នឹងមានពេលខ្លះត្រូវស្រួលចឹងដែរតែមិនធ្វើឲ្យស្រួលចឹងយើងវាកើតទុកចុះឯងធ្វើបានទេរឿងធ្វើបានមិនបាន លើបញ្ញារបស់យើងឯង តែតែធ្វើបានគឺល្អហ្មងបើយើងឲ្យគេគេមិនអាចកំណត់យើងទេយើងមានលីមីត នៅពេលដែលយើងសុំអីពីគេ ជារបស់ក៏ដោយជាទឹកចិត្តក៏ដោយជាការជួយក៏ដោយជាការរាប់អានក៏ដោយ យើងមានលីមីតអញ្ចឹងយើងទទួលយកត្រឹមគេឲ្យតែចង់បានរបស់ គេមិនឲ្យកើតទុកតែបើយើងឲ្យគេគ្មាននរណាកំណត់យើងបានយើងចង់ឲ្យប៉ុណ្ណាប៉ុណ្ណឹង សบายចិត្តឲ្យប៉ុណ្ណាប៉ុណ្ណឹងយើងឈប់ឲ្យឈប់យើងអងឲ្យបាទហ្នឹងហើយអញ្ចឹងហើយបានជាបេះដូង អ្នកត្រាស់ដឹងហ្នឹងលោក មានគំនិតផ្ដោលឲ្យ ជាងគំនិតចង់បានអីណាមនុស្សដែលមានសេចក្តីសុខមានគំនិតផ្ដោលឲ្យច្រើន ជាង បេះដូងសង្ឃឹមអីណាយើងឥឡូវយើងឃើញទោសទៅអ្នកក្បត់យើង តែយើងមិនទាន់ឃើញទោសចិត្តរបស់យើងចង់បានការស្មោះត្រង់ពីគេទេ សេចក្តីទុកកើតពីតណ្ហាឃើញទេសัพពតុកណាតណ្ហាកយោសัพពតុកខੰជានិតិការអស់ទៅ នៃតណ្ហាឈ្មោះថាឈ្នះអស់ទុកទាំងពួងអញ្ចឹងបើយើងលែងត្រូវការសេចក្តីស្មោះត្រង់ពីគេនឹងសួរថាចាំបាច់ទៅកាត់ចិត្តពីគេទេចាំបាច់កាត់ចិត្តទៅស្អីទៀតបើវាលែងត្រូវការទៅហើយតែដែលយើងនៅតែឈឺចិត្ត ត្បិតនៅនឹងក្បត់ហ្នឹងណាព្រោះយើងនៅត្រូវការ យើងនឹងត្រូវការយើងថាបើនិយាយថាខ្ញុំឈប់ត្រូវការហើយខ្ញុំចង់តែបំភ្លេចវាចោលនិយាយអត់យល់អានេះនឹងខ្ញុំលែងគិតខ្ញុំលែងត្រូវការខ្ញុំលែងអីណាថាតែមាត់ទេ តែអាក្នុងបេះដូងដ៏មានជំរៅខាងក្នុងនៅត្រូវការនៅត្រូវការអីមួយយ៉ាង ដែលយើងរកវាអត់ឃើញបើរកឃើញខាងក្នុងហ្នឹងអត់ទេ ចឹងបានយុវជនច្រើនណាស់ដែលគាត់ស្ដាប់រឿងវិបត្តិស្នេហ៍នោះគាត់អាចជួយខ្លួនគាត់បានតែអាត្មាលើកឧទាហរណ៍ថា យើងធ្វើតល្អហើយស្រាប់តែគេក្បត់ គេអត់នៅជាមួយគេក្បត់ទៅវិញអញ្ចឹងត្រូវមើលឲ្យច្បាស់ថាតើល្អមែនអត់ល្អមែនណាអាល្អគុំសង្ឃឹមផលពីគេច្រើនពេកអានឹងបានល្អមែនទេល្អជាការផ្ដល់ឲ្យ ចុះបើយើងគិតតែផ្ដាល់ឲ្យយើងមិនដែលសង្ឃឹមផលអីពីគេផងហ្នឹងហើយស្រាប់តែគេអត់យកគេទៅបាត់ទៅសួរថានរណាអ្នកខាតអ្នកទៅហ្នឹងមនុស្សខាតលក្ខវាអត់អាចទទួលបានមនុស្សល្អដូចយើងហ្នឹងអាហ្នឹងបើយើងជាល្អមែនយើងនៅដដែលដូចយើងចង់ឲ្យលុយគេ100គេអត់យកវាមិននៅយើងហ្នឹងមានស្អីប៉ុន្តែតែយើងចង់បានអីពីគេច្រើនហ្នឹងមកវាកើតទុកហ្នឹង ហ្នឹងហើយមេគាហ្នឹងខ្មែរនិយាយទៅអ្នកខ្លះថាផ្ចាលឲ្យអាហ្នឹង apply បានអត់ទេ តាមកម្រិតរបស់មនុស្សតែ apply បាន បានអាត្មាធ្លាប់ apply បាន សុកចឹងដែរមានអីកើតទុកដែរមិនមែនថាអត់កើតទុកទេប៉ុន្តែវាឆាប់បាត់ពួកយើងឈប់ត្រូវការអីតែឈប់ត្រូវការអីចប់អញ្ចឹងអាត្មាគ្មាន វិធីសាស្ត្រឲ្យទៅកាត់ចិត្តទេគឺត្រូវមើលថាយើងត្រូវការអីពីគេទៀត បើអស់សេចក្តីត្រូវការគ្រប់យ៉ាង ហើយវាមិនចាំបាច់កាត់ចិត្តទេ let it go ពួកយើងសង្ឃឹមស្មានស្មោះត្រង់ឥឡូវគេលែងស្មោះអីចេះចេះចេះចេះខូចចិត្តរបស់យើងខំទៅទុកចិត្តអីចេះចេះចេះចេះចេះយើង នៅត្រូវការអីមួយយ៉ាងបើឈប់ត្រូវការដូចជា សម្រាមចឹងអាម៉េចបានយើងដើរទៅនឹងឃើញសម្រាមនឹងចេះតែទៅស្ទាត់វាចុះឡើងចុះឡើងគេថាអានឹងសម្រាមទេ បើវាក្នុងចិត្តយើងជាសម្រាមពិតប្រកបយើងរើសវាបោះចោលឬក៏យើងដើរម្លងទៅបាត់ហើយมันនៅកកេះកកាយវាអញ្ចឹងរហូតទេតែយើងមិនតន់ឃើញវាជា សម្រាមពិតប្រកបស្អីដែលយើងខំបំភ្លេចមិនបានហ្នឹងក្នុងជំរឿដួងចិត្តរបស់យើងយើងមិនតន់ឃើញវាជាសម្រាមដែលត្រូវបោះចោលពិតប្រកបទេវានៅតែចង់បានអីនៅក្នុងនឹងចង់បានអីមកវិញពីមុនអញប្រើការឥឡូវមិនវាខូច ណាដូចស្ដារទូរស័ព្ទវាខូចហើយចឹងមិនបងវាចឹងតែគឺវាវាខូចហើយនៅចង់បានអីវាវានឹងវាទល់តែដឹង ច្បាស់ថាវា completely broken ឥឡូវវា completely broken ហើយវាខូចហើយច្បាស់ចឹងបោះចោលព្រោះណាគ្មានមកមករកវិធីសាស្ត្រធ្វើម៉េចខ្ញុំឲ្យវានឹកវា ពីមុនខ្ញុំប្រើវាស្រួលសឹងអីឥឡូវមិនក៏វាខូចចឹងទេវាខូចខូចអញ្ចឹង នៅពេលដែលយើងដឹងច្បាស់ថាឥឡូវវា completely broken ហើយវាខូច100%ហើយដែលมันអាចបានស្អីពីវាមកទៀតទេយើងនឹងអស់អាល័យដោយពិតប្រកបទោះបីទិញថ្លៃប៉ុណ្ណាក៏ដោយ យើងប្រកបជាបោះទៅអេតចាយឃើញទេចុះដែលនៅតែកាន់អែលកាន់អែលអាមិនចឹងពីមុនប្រើល្អមេះល្អមេះមកមិនចឹងយើងនៅតែមានសង្ឃឹមអីបន្តិចនៅក្នុងនឹងថាហេតុអីហេតុអីអត់អីមិនក៏វាមិនភ្លឺមកវិញមកដូចក្នុងមនុស្សយើងខំយើងចង់ថាកាត់ចិត្តកាត់ចិត្ត ទេមកពីចិត្តហ្នឹងវានៅទៅសង្ឃឹមអីពីគេហ្នឹងតែបើឃើញថា មនុស្សហ្នឹងវាអស់តម្លៃមែនទែនហើយណាវាដូចសម្រាមហើយយើងនឹងដើរហួសហើយមិនមកសើរើវាមើលវិញអញ្ចឹងទេអញ្ចឹងគ្មានវិធីត្រូវកាត់ចិត្តអីទេធ្វើវិធីថាតើយើងត្រូវការអីពីវាបើគ្មានត្រូវការអីពីវា ទេមិនបាច់កាត់ទេ វានឹងអស់អាល័យដោយខ្លួនឯង